បំលែងជាអារម្មណ៍របស់មនុស្សទេក្លឹមជាអារម្មណ៍របស់មនុស្សទេរសជាតិជាអារម្មណ៍របស់វត្ថុចិត្តតាមមនុស្សទេរំស្ដៅលហើយរូបជាអារម្មណ៍របស់មនុស្សទេធ្វើស្រីធ្វើប្រុសជាអារម្មណ៍របស់វត្ថុចិត្តតាមមនុស្សទេ ហត្ថយវតរូបក្តីជីវិតរូបក្តីឲ្យជារូបក្តីបរិសិទ្ធរូបក្តីវិញ្ញាតទៅទីវិការរូបក្តីលក្ខណៈរូបខ្លួនក្តីជាអារម្មណ៍របស់ទៅទៅសិតតតាមនាទីពីសិនចាត់ឬសិនតដល់បាជឿនជាន់ហាក់យ៉ាងក្នុងជាន់ក្រៅគឺជាអារម្មណ៍របស់ទៅទៅសិតតតាមនាទីទាំងអស់ដែលសម្រាប់ទៅជាវិបស្សនា យើងកាប់ឲ្យជាប់ហ្នឹងកាប់ជាប់លោកប្រាណស្វែងទៀតទេប្រាក់ចូលរូបជារងរបស់ចក្រពៀងលើទីណាអឺទៅគាត់តាតាំងហ្នឹងសំឡេងជាអារម្មណ៍របស់ប្រតិបត្តិតាតាំងសារពៀងលើទីណាក្លិនជាអារម្មណ៍របស់ប្រតិបត្តិតាតាំង ጤነጤን ነው ሲል វាទៀតជាអារម្មណ៍ដែលបាក់កថោសតដោយការតាមធានធាននោះទេឬទៀតជាជាអារម្មណ៍បាក់កថោសតដោយការតាមជាហាធាននោះទេអារម្មណ៍ដែលហើយជាអារម្មណ៍បាក់កថោសតតាមកាយធាននោះទេ អត់ដែរជាអារម្មណ៍របស់មនុស្សជាសត្វធ្វើរូបទៅអបយរូបជាកតារូបហើយជារូបបរិភេទរូបវិញ្ញាតិទេកតារូប3លក្ខណៈរូប4ជាអារម្មណ៍របស់ចិត្តតាតាមនោះជាកម្លាំងពីចឹងបានសេចក្តីថារូបទាំង28និយាយខាងចំឲ្យឃើញថាជាអារម្មណ៍របស់វត្ថុចិត្តតាតាមនោះជាទាំងអស់ អត់បានទេយល់ទេបាទអញ្ចឹងជាទេសាសនាអញ្ចឹងយកជាសាសនាគាត់នៅកំណត់នៅរូបបរមត្តទាំង20កម្ដៅនេះឲ្យស្គាល់ទាំងលក្ខណៈទៅផលហើយចិត្តចិត្តនៅមានលក្ខណៈទៅផលបំរិទ្ធអាតើទៅទេវយោមានលក្ខណៈទៅផលបំរិទ្ធ បកាត់រូប5មានលក្ខណៈបិឆោដូចម្ដេចគឺចរៈរូប7រួមមកថាមាន4តែមានលក្ខណៈបិឆោដូចម្ដេចគឺរូបទៅអតិយរូបជីវករូបជីវតរូបអោចរូបបរិទ្ធោវិញ្ញាតទៅវិការរូបលក្ខណៈរូប4មានលក្ខណៈបិឆោដូចម្ដេចតាមណាបើយោគជាឲ្យចតទាំងឡាយ បានឃើញច្បាស់បានឃើញច្បាស់នៅនៅធម៌ទាំងឡាយព្រមទាំងលក្ខណៈព្រមទាំងទឹកតាមទឹកនៃរូបនៃមួយនឹងឈ្មោះថាបុគ្គលបានតាមយកនៅរូបទឹកគឺតាមយកហើយតាមរូបទឹកកាលណាបើសិនជា បកនោះបានឃើញច្បាស់នៅធរព្រមទាំងទឹកនៅរូបមួយមួយមួយមួយទៅមកថៅសម្ដីទឹករូបឯណានេះមួយរូបនេះតែងតែមានអរូបធម៌កើតឡើងតែងតែមានអរូបធម៌កើតឡើងហស្សវេទនាសញ្ញាសង្ខារចេតនាវិញ្ញាណហស្សវេទនា សញ្ញាទេសនាវិញ្ញាណដល់ហើយថាស្ដាប់មានអរិយាបះជាលក្ខណៈទាំងគុតវិកិច្ចក៏ព្រមជាផលវេទនាវេទនានៅក្នុងពេលហ្នឹងវេទនាអីថាវេទនាទៅយើទៅថាវេទនាមកយោ មានកិរិយាសារំទៅស្មើស្មើជាលក្ខណៈញ៉ាំងនៅសព្វយធមឲ្យកម្ដៅពេកមកធាក់ចុះពេកមកធាក់ចុះឲ្យឡើងទៅពេកវិកែកមានភាពស្ងប់ជាផលមានចិត្តប្រះចាក់បៃតេកហេតុចិត្តបញ្ញាមានការចាំរំទៅលក្ខណៈមានប្រយ័ត្នធ្វើនៅនិមិត្តជាបច្ច័យនៃការចាំរឿយរឿយជាកិច្ចមានការប្រកាន់នៅរំតាំងឡើងជាផលនៅក្នុងកាយចិត្ត រេតនាមានចិត្តចិត្តលក្ខណៈនឹងការប្រមូលមកជាកិច្ចនៅថាចិត្តធរជាការចាត់ចែងជាផលហើយវិញ្ញាណការដឹងជាលក្ខណៈកុសលវិញ្ញាណណាជាបសនាសាឡាជាបសលវិញ្ញាណដែរអញ្ចឹងមានភាពមិនមានទោសជាលក្ខណៈមានការកំចាត់បំនៅបាបធរឬដល់លិមួអកុសលកិច្ច មានភាពផោរផង់ជាផលមានយូនិសនស្ការៈចាចិត្តធ្វើទឹកចិត្តណាវាថាបណៈធ្វើទឹកចិត្តត្រឹមតែមានហើយនឹងរូបនោះហើយចិត្តស្ទុះទៅកម្មយកអញ្ចឹងវិបស្សនាកើតនៅត្រង់ជាវិញ្ញាវិថីថាសៈវេទនាបញ្ញាចេតនាវិញ្ញាណប្រព្រឹត្តទៅក្នុងកាមាវចរៈកុសលវិញ្ញាណសម្យុទ្ធវិញ្ញាណសម្យុទ្ធ អញ្ចឹងវិធីកាន់យកនៅនាមនឹងរូបនេះគឺជាការកំណត់នៅរូបបរមត្តជាមុនរូប28តាមចក្ខុសោតៈវិណៈជីវហកាយៈនិងម្នាក់និងមនោណាគេថាតាមផ្លូវភ្នែកវិជាចំណោះដាប់កាយចិត្តណា នឹងកាន់យករូបវរម័តរូបសម្លេងក្លិនរសថាតពៈធម្មៈរូបសម្លេងក្លិនរសថាតពៈធម្មៈយ៉ាងចេះចែករូបជាអារម្មណ៍របស់ចក្ខុនេះមកតាំងចក្ខុបថាតាមនឹងសញ្ញរំសម្លេងតាមផ្លូវវិជាប្រកាសវិជាក្លិនប៉ះច្រមុះរសប៉ះអណ្ដាត រឹងក្តៅលហើយប៉ះកាយប្រសាទរូប5ចក្ខុសោតៈវិនិច្ឆ័យរហកាយសាជាអារម្មណ៍របស់មនុស្សទេនេះជាអារម្មណ៍បវត្ថិចិត្តដែលកើតតាមនោះទេអបោគឺរូបពេក ហត្ថយៈរូបមួយជាសោរូបមួយឲ្យចោរូបមួយបរិច្ឆេរូបមួយវិញ្ញាតរូបពីរការរូបបីលក្ខណៈរូប4ជាអារម្មណ៍របស់សេចក្ដីកើតតាមនោះទីនិយាយទៅយល់យ៉ាងណាទៅយល់យ៉ាងរូបជាអារម្មណ៍របស់សេចក្ដីកើតតាមចក្ខុផងនោះទីផងសម្លេងកើតតាមផងនោះទីផងក្លិនកើតតាមចំមកផងកើតតាមនោះទីផងរសកើតតាមដាផងកើតតាមនោះទីផងរំដៅលហើយកើតតាមកាយជាផងនោះទីផង គ្រប់អស់ហើយណាគ្រប់អស់ហើយគ្រប់បាន23រូបគ្រប់គ្រាន់អញ្ចឹងត្រូវត្រូវកំណត់ស្គាល់ត្រូវកំណត់កាន់យករូបបរមត្តតាមទា6ចក្ខុធាសោតធាធានធាជីវហាធាមនោធាឲ្យឃើញនៅលក្ខណៈរបស់សភាវធម៌តាមចិត្តកាន់យករូបមុនមិនមែនតែឃើញណាទៀតទេ លោកបានបញ្ជាក់នៅក្នុងវិសុទ្ធិវិសុទ្ធិកថានេះលោកបានបញ្ជាក់ថាប្រសិនបើការដែលយកគាវចរនោះកាន់យករូបហើយមិនកាន់យកនាមហើយអរូបធម៌នឹងវាមិនកើតឡើងព្រោះភាពល្អិតគឺថារូបតាមយ៉ាងគឺបុគ្គលកុំក៏បីដាក់ធរៈដោយការកំណត់ ហើយក៏ចេះតែពិចារណាហើយធ្វើទឹកនឹងចិនកាន់យកកំណត់រឿយរឿយនេះរឿយរឿយលោកចង់និយាយថាម៉េចលោកចង់និយាយថាបើសិនជាយើងមិនទាន់បានឃើញរូបបរមត្តហ្នឹងទេកុំរវល់វរិមយមធរអត់ទាន់ទេនេះកុំរវល់ណាអ៊ីតរេអ្នកគឺគ្មានទឹកដតីណាទៀតទេអត់ទេ នៅពេលណាឬមកប៉ះនឹងចាក់ខោនេះត្រូវកាន់យកចំលក្ខណៈរបស់សភាវធននោះឲ្យតតែបាននៅពេលណាសំឡេងមកប៉ះនឹងសោតបតាត្រូវកាន់យកនៅលក្ខណៈរបស់សំឡេងនោះឲ្យតតែបាននៅពេលណាក្លិនមកប៉ះនឹងក្រមុំត្រូវតែកាន់យកលក្ខណៈរបស់ក្លិននោះឲ្យតតែបាន ជាបានបណ្ណបណ្ណាំងកម្មទេតពាំងនេតិកាតពាំងបរិកហេតពាំងយវត្ថពេតពាំងត្រូវពិចារណាធ្វើចុកក្នុងចិត្តកាន់យកកំណត់រឿយរឿយឲ្យតទៅបានក្លិនមកប៉ះនឹងប្រមោះដោយតែកាន់យកឲ្យតតែបាននៅពេលណារសជាតិមកប៉ះនឹងអណ្ដាតត្រូវតែកាន់យកលក្ខណៈរបស់រសឲ្យតតែបាន នៅពេលណាក្តៅរឹមក្តៅលហើយញ័រទុនដែលមកប៉ះនឹងកាយហើយត្រូវតែលក្ខចរណាកាន់យកនៅសភាវធននោះលក្ខណៈជីវធនឲ្យស្ទាល់តែបានឲ្យស្ទាល់តែបាននឹងលក្ខណៈសភាវធនដែលកើតតាមមនុស្សធាត្រូវតែចាត់កម្មយកតាមលក្ខណៈនីមួយៗឲ្យស្ទាល់តែបាន កាលណាបើបកលកាន់យកលក្ខណៈសភាវធម៌នោះមិនទាន់បានទេក៏មិនអាចនឹងកាន់យកនៅអរូបធម៌ទាំងឡាយបានដែរព្រោះលោកបានពោលថាអរូបធម៌ទាំងឡាយតែងមានរូបនោះឯងជាអារម្មណ៍កើតឡើងឯងយថាយថាហេសៈរូបតាំងសុបខារិតាំងហោតេ និច្ចដឹងទៅបរិសុទ្ធំកថាកថាតតិរមណាអរូបធម្មាបយៈមេយៈបាកដាហន្តិលោកពោលថារូបមែនពិតដែលយកគេទៅចោបានដុកខាត់ហើយដុកខាត់ល្អហើយហើយអស់បណ្ដាញហើយយករូបបរិសុទ្ធហើយអរូបធម៌ទាំងឡាយ ដែលមានរូបឯងជាអារម្មណ៍យ៉ាងណាយ៉ាងណានោះអរូបធម៌ឯងដែលមានរូបឯងជាអារម្មណ៍ក៏កើតឡើងឯងយ៉ាងនោះយ៉ាងនោះអត់មានកម្មវិធីអីទៀតទេដូចថាអ្នកអ៊ីតរ៉េអ្នកកំធ្វើអីទៀតក្រៅអំពីតាមតែកំណត់ហ្មងហើយកុំអាគិតនាមអីណាកុំអាគិតដឹងពីនាមធម៌អីគិតមិនគិតតែដឹងរូបតាមភាព6នេះរូបបរបាត់ អត់ដឹងលក្ខណៈរបស់រូបអត់មានពេចកាយទេហើយលោកបានបញ្ជាក់ថាការដែលរូបមួយឬពីរកើតឡើងហើយយកគិវចរឯងក៏លះបង់នៅការកំណត់នៅរូបហើយទៅកំណត់នៅអរូបធម៌វិញកម្មដ្ឋានយកគិវចរនោះក៏ដល់នៅការសាបសូន្យសាបសូន្យសាបសូន្យឈឹកបាត់ទៅបើសិនជារូបមួយរូបពីរកើតឡើងហើយ យកជីវជនឯងនៅតែកំណត់រហូតដល់ចិត្តបរិសុទ្ធស្អាតធូររផង់ជាច្បាស់ប្រកបអរូបធម៌កាលឡើងឯងកម្មដ្ឋានយកជីវជនក៏ដល់នៅទីចម្រើនទលំទលាយឡើយស្មារព្រៀបបុគ្គលអ្នកឆ្លោះមុខនឹងម្ចាស់នៅយកទៅចំមកឆ្លោះមុខយានភ្នែកមើលឃើញបើឆ្លោះទៅវាអត់ឃើញ អកតៈនឹងវាសមេសមុះទៅដីហើយបុគ្គលនោះក៏មិនលះបង់មកចង់ដែរនៅតែកាន់មកចង់នឹងឲ្យយកសំពុំមកជូតជូតជូតជូតជូតស្រាប់តែកញ្ចក់នឹងខ្លួនស្ទើរតែឃើញមុខក៏ប្លង់ប្លង់ក្នុងកញ្ចក់នេះមកអញ្ចឹងមុខកាឡើងឯងអាស្រ័យនឹងការដឹកហាត់នឹងកញ្ចក់តែអញ្ចឹងឯងយ៉ាងណាមិញអរូបធម៌ទាំងឡាយមានផស្សៈដូចជាសញ្ញាចេតនាវិញ្ញាណដែលកាលឡើងជាកម្មវចរៈបតននេះ ក្នុងវិបស្សនានេះដែលកើតឡើងគឺវាអាស្រ័យណាវាអាស្រ័យនឹងការដកខាត់នៅរូបនៅការកំណត់ដឹងនៅធម៌ព្រមទាំងកិច្ចតាមពិតរបស់រូបបរមមួយទៀតបុគ្គលត្រូវការកៃលងហើយយកម្សៅលងដាក់ក្នុង ស្នូកហើយក៏ផ្សំដោយទឹកដៅក្រវាច់ ចាច្របាច់ទៅម្ដងពីរមិនទាន់ចាញ់គេល្ងទេបើចេះតែផ្សើចបរនក៏មិនលះបង់មិនបៃល្ងដែរចេះតែដាក់ដឹកក្តៅថែមច្របាច់ច្របាច់រហូតដល់ព្រៃល្ងហូរចេញមកអញ្ចឹងព្រៃល្ងហូរចេញឯងដោយការព្យាយាមនឹងការច្របាច់នៅមិនតែល្ងដើមដោយដឹកក្តៅយ៉ាងណាអរូបធម៌ទាំងឡាយមានថាសៈវេទនាសញ្ញាចេតនាវិញ្ញាណ ដែលកើតឡើងនៅអំពីការដុសហាត់នៅរូបយ៉ាងនោះឥឡូវទឹកល្អបកគោទៅការទឹកថ្លាយកទៅជូរទៅកោកោម្ដងពីរវាមិនទាន់ថ្លាទេណាហើយបរោះនោះក៏មិនលះបនសាកោដែរកោយូរយូរក៏ទឹកថ្លាឡើងយ៉ាងណាអរូបធម៌ទាំងឡាយផាសៈវេទនាសញ្ញាចេតនាវិញ្ញាណ ដែលការឡើងអាស្រ័យនិងការដកខាត់រូបនោះរឿយៗញញើឲ្យតតែឃើញតាមពិតនៅពេលណាយកគិវចនឯងដកខាត់នៅរូបមកបានន័យថាកាន់យកត្រង់លក្ខណៈរបស់សភាវធម៌ទាំង28រូបណាកាន់យកធម៌លក្ខណៈព្រមទាំងសាច់តាមពិតប្រកបយកច្បាស់ហើយកិលេសដែលជាគ្រឿងបិទបាំងនៅរូបបរិសុទ្ធឯងក៏ទ្រាំចោះ ចិត្តរបស់យកជលចរឯងក៏ស្អាតដូចជាទឹកដែលថ្លានៅលើខួរពេលនោះអរូបធម៌ទាំងឡាយក៏នឹងកើតឡើងណាគឺផាសៈវេទនាបញ្ញាចេតនាក៏នឹងកើតឡើងវិញ្ញាណក៏កើតឡើងកាលឡើងដោយសារអំណាចចិត្តបរិសុទ្ធដែលចាក់ឆ្លុះនៅទៅភាវធម៌ដែលជារូបបរមត្តអត់ចង់ទេមិនមែនយករឿងចិត្តធម្មតាទេណាមិនមែនយកចិត្តធម្មតាទេហើយយកភាវចរនោះបន្តមកក៏បានកំណត់ថា អរូបធម៌ទាំងឡាយឆាសៈវេទនាបញ្ញាចេតនាវិញ្ញាណនេះជាតួនាមធម៌ណាព្រោះយើងត្រូវដឹងថាលោកបានបញ្ជាក់ថាវេទនាវេទនាឆាសៈរំលងចុះកាន់មុនដល់យកគៀវចរដែលជាអ្នកកំណត់នៅលក្ខណៈរបស់រូបវេទនាដែលកើតឡើងប្រកបដោយឆាសៈនោះជាវេទនាខណ្ឌ សញ្ញាជាសញ្ញាខណ្ឌចេតនាមួយអនុរិផស្សៈជាសង្ខារខណ្ឌវិញ្ញាណជាវិញ្ញាណខណ្ឌអញ្ចឹងវេទនាសញ្ញាសង្ខារវិញ្ញាណទាំង4នេះយកទិរចរក៏បីកំណត់ថានេះជានាមធម៌ក្នុងវិបស្សនានេះរូបទាំងឡាយ28រូបដែលជាសោវិសុទ្ធរូបជារូបមរតស្អាតដោយសារបញ្ញាដ៏ខាត់ឃើញលក្ខណៈរបស់សភាវធម៌ឯង រូបម្អែងជារូបធម៌ក្នុងវិបស្សនានេះយើងត្រូវយល់អញ្ចឹងយកគោលទោកំដៅកំណត់ថាចាប់ទៅចង់បប្រតិបត្តិខ្លួនឃើញចង់ជាលៀងហើយនឹងរូបប៉ុណ្ណោះមិនមែនជាតួសត្វមិនមែនជាតួបុគ្គលនៅពេលណាមានបរមត្ថរូបបរមត្ថដែលបញ្ញាចាក់លុះឃើញច្បាស់ប្រកបហើយពេលនោះសត្វបញ្ញាសកលៈបញ្ញាជីវៈបញ្ញាក៏លុបបាត់ទៅសេចក្តីសង្កល់ថាសត្វ សេចក្តីសង្កត់ថាបុគ្គលសេចក្តីសង្កត់ថាជីវិតក៏រលត់បាត់អស់ទៅអញ្ចឹងកាលណាបើសិនជាបុគ្គលបានឃើញច្បាស់បញ្ញាតបញ្ញាឃើញច្បាស់ត្រឹមតែអត្តពលមានត្រឹមតែមានរូបពេលនោះសេចក្តីសម្រេចថាសត្វថាបុគ្គលខ្ញុំត្រូវប្រឡងផងហើយចិត្តគាត់ខិតនៅក្នុងភូមិមិនមកវិញអាកម្មមហៈភូមិយ៉ាងណាខិតនៅក្នុងនោះ ណាប៉ុណ្ណឹងសំខាន់ណាត្រូវចាប់ឲ្យជាប់នេះវិបស្សនាទី6ហើយអត់មានទៅតាណាទេណាគឺថាខ្ញុំក៏រើស្មារភាពនឹងប្រមូលធម៌ទាំងអស់នោះហើយយកមកដាក់ចំកណ្ដឹងបើប្រតិបត្តិចំកណ្ដឹងគឺត្រូវទាំងខណ្ឌ5ត្រូវទាំងអាយតនៈ12ត្រូវទាំងចិត្ត18ត្រូវទាំងអស់អត់តល់ទេណាត្រូវទាំងអស់គឺប្រតិបត្តិតាមនោះចំចំណុចកណ្ដឹងគឺត្រូវទាំងអស់ហ្មង អញ្ចឹងការសិក្សាវិបស្សនានេះគឺយើងព្យាយាមធ្វើតាមនឹងកុំខ្លាចកម្មណាទៀតណាកុំឲ្យល្វើណាគឺថាលេខមិនជា6ដូចបានសម្ដែងប្រាប់ហើយយើងទៅដឹងថាសេចក្តីបរិឆេទខាងចុងគឺរូប28ជាអារម្មណ៍របស់ប្រតិចិត្តកើតតាមនោធាដែលសម្ដេចជាវិបស្សនានេះឃើញទេនេះចូលតាមនឹងផ្លឹកផ្លឹកអស់ចូលតាមនោះ យកទុកជារូបមកតាមចាក់ខុសក៏លុតនឹងមកចូលមនុស្សទៀតដែរយល់ទេយកទុកសម្លេងមកតាមវិជាក៏លុតពីនឹងមកចូលមនុស្សទៀតដែរបើទុកជាក្លិនមកលុតពីសំងមកមកចូលមនុស្សទៀតដែរបើទុកជារសលុតពីដាតមកមកចូលតាមមនុស្សទៀតដែរទុកជាកែមកតាមមនុស្សទៀតដែរអញ្ចឹងគឺសត្វមនុស្សទៀតហើយនេះមនុស្សទៀតហើយហ្នឹងបានកើតបានទៅរួចបានទៅបាទហើយយើងត្រូវចាប់ចំណុចឲ្យបានណា មួយអំណាចនៃបធរទេសនាដែលព្រះអង្គសម្ដែងអំពីនាមហើយរូបយល់ទេនាមរូបមួយសទ្ធិវសទ្ធិផ្សេងសទ្ធិវសទ្ធិនិយាយអំពីប្រាជ្ញាដែលឃើញសិតដឹងសិតដោយខ្លួនឯងគឺចាក់ខ្លួនដោយបញ្ញាឃើញដោយខ្លួនឯងនៅសភាវធរដែលជាបរមត្ថមានមធរដែលកើតឡើងដោយសារអាស្រ័យនឹងការកម្មយកនៅសភាវធរដែលជារូបជាបរមត្ថ ណាបើសិនជាជនណាមួយមិនបានកាន់យករូបបរមត្តចំលក្ខណៈនៃសតិវធម៌ទេក៏គ្មានអរូបធម៌ណាកើតឡើងយ៉ាងដាច់ខាតអត់មានអត់មានតែបើបប្រតិបត្តិខុសផ្លូវនេះក៏មិនមែនជាសម្មាបរិបត្តិទេអត់ត្រូវអត់បានអត់កើតអត់បានទៅកើតព្រោះព្រោះសាសនាជា6អារម្មណ៍6នៅតែប៉ុណ្ណឹង ឬ28ជាអារម្មណ៍របស់ចិត្តញ៉ឹងណាអត់មានទៅណាទេបើរៀនប៉ុណ្ណឹងបានបានហើយអញប្រាំចេះហើយអាយតនៈទៀតអីចេះអស់អត់បានព្រមមកប្រមុំដល់ណាហ្នឹងយើងកុំឲ្យរវល់ខ្វល់រឿងគិតអីចឹងណាក្នុងកណ្ដាលស្មាត់គិតជំនួសហើយមិនស្រួលទេតាមហ្នឹង អញ្ចឹងយើងត្រូវសិក្សាពាក្យថាសត្វមិនមែនសត្វណាពាក្យថាសត្វមិនមែនសត្វទៅលើតាមមកឡើយលោកថាយៈថាហេអង្គយៈសំពរាហោតិសត្វទរថោតិអេវង្ខន្ធេសុសន្តេតោហោតិសត្វតោទុសម្មតិ ប្រែថាពាក្យស្រាប់ពាក្យថាស្រាប់ដូចនេះរមែងមានព្រោះកិរិយាប្រជុំព្រមនៅអាត្រឡប់ម្ដងទៀតណាពាក្យថារដ្ឋពាក្យថារដ្ឋដូចនេះរមែងមានព្រោះកិរិយាប្រជុំព្រមនៃអង្គយ៉ាងណាការដែលខានទាំងឡាយ5សាលាហើយ សាមតិវិចារទៀតថាសត្វដូចនេះក៏រំលែងមានប្រយ៉ាងនោះណានឹងទៅព្រៀបហើយនៅនៅកន្លែងនេះលោកបានពោលថាអោកអាកាសទៅទេអាស្រ័យនឹងខេផងអាស្រ័យនឹងវរផងអាស្រ័យនឹងដីអផងអាស្រ័យនឹងស្មៅផងក៏ដល់ រាប់ថារូបយ៉ាងណាណាក៏រាប់ថាផ្ទះក៏រាប់ថាផ្ទះយ៉ាងណាអាកាសទេដែលអាស្រ័យនៃឆ្អឹងផងសរសៃផងសាច់ផងស្បែកផងក៏ដល់រាប់ថារូបយ៉ាងណាអញ្ចឹងផ្ទះហ្នឹងវាមានរបស់ច្រើនណាវាមានអីខ្លះមានឈើមានវញាត់តមមានដីអត្តញាត់បោកមានដីមានស្លឹកសម្រាប់ស្រក់ ចំចូលគ្នាកាលឡើងបានទៅជារៀងស្រាប់តែមានចិត្តថាផ្ទះនឹងមកពីណានេះចាស់កាលឡើងឯងរូបចឹងដែររាងកាយទាំងនោះនេះមានស្អឹងថកប្រឈរបឈរបតិបតបទៅហើយមានតែស្បែកចងសាច់ជាប់មកហើយមានស្បែកជាមកប្រសាតែបាត់ស្បែកបាត់សាច់បាត់អីអត់ទៅស្អាតតែទៀតថារូបមកយល់ទេយ៉ាងណាដូចគ្នាទៀតថារត់យ៉ាងខ្លះទូកត្រង់ទូកង ក្រែកង់ខ្នងកង់កម្មកង់អីសត្វតាធ្វើទៅទៅគ្នាមកស្រាតែបានទៅចរតយ៉ាងណាចាបខណ្ឌ5ជួបទុំរះហើយឧបាទិនខណ្ឌរូបវេទនាសញ្ញាសង្ខាររូបោបាទិនខណ្ឌវេទនាបាទិនខណ្ឌសញ្ញោបាទិនខណ្ឌសង្ខារោបាទិនខណ្ឌវិញ្ញាណោបាទិនខណ្ឌទាំង5ជួបជុំគ្នាក្នុងគ្រាណាស្រាប់តែមានពាក្យថាសត្វពាក្យថាមគលពាក្យថាស្រីពាក្យថាប្រុសមករបស់អញ្ចឹងទេ តែបើនិយាយតាមបរិបត្តិនៅពេលណាបុគ្គលបានជ្រើសរើសរើសយកពិចារណាអំពីរតនារតនេះទៅត្រង់នេះកំត្រង់នេះក្នុងកំទូងដកចុះដកឡើងស្លាប់តែបាក់រត់មិននឹងទៅណាតាមពិនរត់អត់មានមានតែសម្ភារៈរបស់រត់យ៉ាងណាទៀតតែស្ដាប់យ៉ាងណែនៅពេលណាគេដកហូតរូប នេះរូបតណាសត្វមើលរូបតណេះរូបតណេះយេតនីតណេះសញ្ញាតណេះសង្ខារតណេះញាណតណេះញាណតណេះរូបក្រៅតែភាពបាត់សត្វអលីងមានសំតែភាពទឹកគឺមានក្នុងរូបរូបនឹងមានរត់អត់មានរត់មាន តែសង្ខាររបស់រត់សត្វនឹងក៏មានព្រមតែមានក្នុងរូបវាមិនឃើញមានសត្វអញ្ចឹងខណ្ឌ5មួយមួយមិនមែនជាតួសត្វទេជាតួធរ អាយតនៈមួយមួយមិនមែនជាទូតាទេជាទូធោទៀតមួយមួយមិនមែនជាទូតាទេជាទូធោក៏ប្រជុំមកមកហៅតាអានឹងមួយដែរឥឡូវមកទៀតដូចជាក្តាប់ដៃពេលណាមករៀនដៃទាំងអស់ទៅទៅប្រជុំគ្នាក្តាប់ណាស្រាប់តែតើជាក្តាប់ដៃ ដើរនៅពេលណាទៅដករៀមដៃចេញមួយមួយស្រាប់បាត់ដាប់ដៃមិនទៅណាខ្ញុំស្ដាប់ដៃស្ដាប់តែកើតឡើងពេលណាគេស្ដែងរកដាប់ដៃពីមើលដើរមួយមួយទៅស្រាប់តែបាត់ដាប់ដៃអត់ទេយ៉ាងណាទៀតណាឧបាទានខណ្ឌ5កើតឡើងស្រាប់តែមានសត្វនៅក្នុងកានោះស្រាប់តែគឺដករូបខណ្ឌផ្សេងវេទនាខណ្ឌសញ្ញាសង្ខារវិញ្ញាណខណ្ឌទៅតាមបញ្ញាពិតស្ដែងរកការពិតស្រាប់តែមានសត្វមានត្រឹមជារូបហើយនឹងនាមយ៉ាងនោះ ឥឡូវប្រៀបជាដូចប៉ិនភ្នោប៉ិនខ្សែប៉ិនដងប៉ិនសំទៅស្រាប់តែមានជាតិដល់ប៉ិនតែដល់ពីខ្សែរត់ប៉ិនទៅដកខ្សែដកភ្នោចេញស្រាប់តែបាត់ប៉ិនទៅយ៉ាងណាវាថាបាទានខណ្ឌកើតឡើងជុំគ្នាស្រាប់តែមានសត្វមានមគុលមកហ្មងតែនៅពេលណាទៅស្វែងរកសត្វក្នុងអត្តភាពនេះគឺឃើញត្រឹមតែមានរូបយ៉ាងនោះมันមានសត្វมันមានបកគលតាមពិតណា ឥឡូវពាក្យថាសេនាមានអង្គច្រើនដំរីសេះមនុស្សទ្រពខ្មៅជើងទ្រពទឹកទ្រពគុកសំទៅហៅសេនាតែនៅពេលណាគេដកចេញស្វែងរកពាក្យថាសេនាអស់ដែលឡើយឡើយស្រាប់តែបាត់ពាក្យថាសេនាទៅយ៉ាងណាពាក្យថាឧបាទានខណ្ឌ5នៅពេលជួបជុំគ្នាគេហៅថាតបហៅថាបកគលកំមានឡើងតែនៅពេលណាគេដកហូតនៅរូបផ្សេង វាវិញ្ញាសញ្ញាសង្ខារវិញ្ញាអត់ទៅតាមតែមិនឃើញមានសត្វឃើញប៉ុន្តែរូបធម៌មានវត្ថុប៉ុណ្ណោះនឹងព្រឹទ្ធិយល់មានបញ្ញត្តិបរមត្តអឥឡូវពាក្យថានគរមានវះមានផ្ទះមានផ្លូវមានកំពែងមានកំផែងមានខមមានខ្លោងទៀតទាំងអស់កាលឡើងទៅជានគរមួយតែនៅពេលណាគេស្ដីរនគរ អានេះផ្ទះអានេះសតអានេះខ្លោងជាអានេះកពេងអានេះផ្លូវមិននឹងជានកនៅណាណែយ៉ាងណាមិញពេលណាឧបាទទានខណ្ឌទាំង5ជួបជុំគ្នាស្រាប់តែមានសត្វមានប្រទេសក្នុងសានេះនៅពេលណាទីផ្លូវនៅតាមផ្លូវបញ្ញាផ្លូវរកសត្វមកពលក៏មិនឃើញមានសត្វមិនឃើញមានប្រទេសពេលមានសំទៅមានរិទ្ធិមកជួបបានគ្នា មានព្រលមានខ្មៅមានខ្លាំងមានក្លឹមមានកម្ដរមានកថាមានក្លឹបមានមើលខ្លះក៏យកបានធ្វើថាឡើងតាមមកតែនៅពេលណាគេឃើញរកបានធ្វើក្នុងរូបនោះវាមិនឃើញមានសោះគេឃើញថាសំធួរឬបានធ្វើតាមយ៉ាងតែចង់បានធ្វើមិនមកណាតែនេះក្លឹបតែនេះក្លឹមតែនេះសបកយ៉ាងណាពេលណាឧបាទនខណ្ឌទាំង5ទាំងនេះពេលនេះស្រាប់តែមានសត្វមានបុគ្គលមានមនុស្សមានទេវតា យើងព្រមយើងដៅកើតទៅសហប្តីនឹងត្រូវការឡើងក្នុងផងនេះតែនៅពេលណាគេស្វែងរកការស្វឹកទៀតវិចិត្ររបស់ខ្លួនបានខាងដល់ខ្លួនសិនទៅរូបហើយនឹងមានប៉ុណ្ណោះមិនព្រមមានសត្វព្រមមានខ្លួនអញ្ចឹងហ្នឹង